ខ្ញុំធ្លាប់បានស្គាល់ខ្ញុំធ្លាប់បានយល់ក្រុងបាត់ដំបងព្រោះនៅសុខសាន្តក្តីសោមក្រុងបាត់ដំបងឥឡូវសែនឆ្ងាយខ្ញុំតែងស្រមៃនឹកថ្លៃជានិច្ច សាវរីទាំងឡាយបន្លែងធ្លាប់លេងប្រឡែងសបាយជីវិត10ឆ្នាំខ្លាយអូនពេញក្រហមអានុសាវរីវត្តដំរីសដែលបងបាត់គូ ទុំពុកម៉ែចាំសង្ជាគូប្រងឥឡូវពៅអើយបងចាំតែឈ្មោះអើសម្រងប្រលឹងមាបងអូនអយ៉ាងណាដល់ទៅលួនអងក្រុងបាត់ដំបង គូក្រមខ្ញុំនៅពីណា បានគូថ្មចំណាំ ថាអូននឹងបង21ឆ្នាំសុខមិនចាំសំភាគូប្រងឥឡូវបើអើយបងចាំតែឈ្មោះអារូបសម្រងប្រលឹងមេបង អូនល្អយ៉ាងណាដែលទៅលួនអងក្រុងបាត់ដំបងគូក្រងយ៉ាងនៅទីណាក្រុងបាត់ដំបងគូក្រងខ្ញុំនៅទីណាអើតមកសុំជួយញោមបាទុកជាអនុស្សាវរីយ៍ឲ្យក្មួយយើងទៅពីអើសុំជួយញោមបា